សូមនមស្ការថ្វាយបង្គំចំបីនៃព្រះត្រៃរតន៍ដែលជារតនៈដ៏ដំអដំប្រសើរពងពោះលឹះលោចា៎រតនៈទយសវន្តិមិនឹងសូមនមស្ការថ្វាយបង្គំប្រកណាគុណចាស់អង្គគ្រូវិចារការវត្តពួកយាវគុណចាស់គ្រប់ព្រះអង្គអង្គវត្ត ដតីទៀតដែលមុននៅក្នុងទឹកដីខេត្តកំពង់ធំទាំងដែលនឹងជីវិតនោះយើងខណ្ឌ5ដូចគ្នាចឹងប៉ុន្តែខណ្ឌ5ខណ្ឌ5ខ្លះហ្នឹងខ្វល់អូយខ្វល់ប៉ុន្តែវល់នឹងឯងវិវកដោយសារការហួងហែងចឹង វាមាន របស់ដែលត្រូវហួងហែងមានរបស់យើងរបស់គេចឹងទៅទៅណាប្រៀបផ្ទឹមគ្នាចឹងទៅរស់នៅប្រកួតប្រជែងខ្មាស់គេខ្លាចគេមើលងាយថាឯងក្រហ្នឹងឯងគេមើលងាយថាយ៉ាងម៉េចយ៉ាងម៉េចអីចឹងទៅឋានៈ ពួកផ្ទាបអីហ្នឹងគឺវាជារឿងនៅក្នុងโลกនេះ ដែលយើង មិនបានមកសែកគប់ជាមួយពធัวទេ យើងអត់ដឹងអត់ដឹងសេចក្តីស្ងប់ស្ងាត់ក្នុងពធัวចេះតែរវល់ខ្វល់តាមតាមគ្នាអញ្ចឹងទៅហើយយើងចូលមករកពធัวទៅចាប់ផ្ដើមដែលយើងទទួលខ្លឹមសារនៃពធัวហ្នឹង គឺរួខ្លួនយើងចឹងគាត់ណាហ្នឹងហើយចឹងព្រះផត្តវគ្គយៈហ្នឹងរោអ្នកណានាងណាអីក្នុងរឿងកម្មគុណចឹងឯងចឹងព្រះអង្គសំដែងឲ្យរោខ្លួនឯងចឹងនេះជាឧបាយវិធីល្អពេកពុនចឹងប៉ុណ្ណាល្អពុនពេកល្អណាស់នៅក្នុងឧបាយវិធី ដែលត្រូវរោខ្លួនឯងហ្នឹងចឹងប៉ុណ្ណា យើងខ្វល់ទៅតាមតណ្ហាដែលប្រកាន់ទៅដោយអត្តានុតិដ្ឋិហ្នឹងបានបណ្ណាក៏មិនគ្រប់ដែរចឹងប៉ុន្តែហើយសេចក្តីវិន័យវាតាមជាប់ជានិច្ចនឹងឯងមានបណ្ណាបានបណ្ណាសិតតែរបស់វិន័យទាំងអស់អត់មាននរណាមានអីបានអីផុតពីសេចក្តីវិន័យទេទៅតតែត្រឡប់មករੂននៅពេលវិញ ណាហ្នឹងហើយនេះពេលមិនមែនទៅតាមអំណាចទិដ្ឋិតណ្ហាហ្នឹងទេ តែបញ្ច្រាស់ពីទិដ្ឋិតណ្ហាហ្នឹងមករកការរំលត់មករកការអស់ទិដ្ឋិតណ្ហាហ្នឹងហ្នឹងឯងអញ្ចឹងវាអត់មានខ្លួនយើងដែលនឹងត្រូវថាឲ្យបានអីនៅ ក្នុងโลกនេះពីព្រោះវាមានវិថីចិត្តដឹងអារម្មណ៍តាមទ្វាទាំង6ទេ ណាហ្នឹងអារម្មណ៍នៃប្រកម្មដ្ឋានពិសេសហ่าប៉ុន្តែតើអប់រំទាំងសម័យយើងសប្ងៃស្ដាប់ទៅវានៅ ក្នុងខ្លួនយើងអ្នកស្ដាប់ការឃើញរូបវានៅខ្លួនយើងអ្នកឃើញឮវានៅយើងអ្នកឮហ្នឹងឯងវាមានយើងនឹងដូចជាប្រកែ ចេះឃើញផងចេះឮផងយើងនឹងចេះ ដឹងក្លិនទៀតចេះដឹងរស ចេះដឹងក្តៅដឹងជាអីទៀតគឺហ្នឹងឯងដោយអំណាចនៃមោហៈដែលវង្វេងជាមួយគ្នានឹងសភាវៈហ្នឹងចឹងទៅវាកើតទៅជាសេចក្តីសម្គាល់ថាមានខ្លួនយើងនេះដឹងរឿងសบายចិត្តដឹងរឿងកើតទុកអីចឹងទៅចឹងស្រឡាញ់ស្អប់កប់តោះហ្នឹងឯងនៅក្នុងសេចក្តីសម្គាល់ជាខ្លួនយើងហ្នឹងតែ មានសតិប្បដ្ឋាន រលឹកបាននៅសភាវៈហ្នឹងឯងយើងកុំចេះតែគិតខ្វល់ទៅ ក្នុងរឿងទៀមទា ចង់បានរឿងឲ្យជាទីស្រឡាញ់ឲ្យជាទីពេញចិត្តហ្នឹងឯងគឺត្រូវកំណត់ អាការទៀមទាហ្នឹងក៏ជាបរមត្តធម៌អាសេចក្តីត្រូវការហ្នឹងក៏ជានាមធម៌ក៏ណាហ្នឹងឯងអញ្ចឹងបានយើងអាចរស់ នៅជាសុខ ហើយចៅចៅរៀបចំចូលកម្មភ្នួប៉ុណ្ណាហ្នឹងឯងនៅនាវត្តពួរយាវចឹងបានបួសរៀនពីក្មេងចឹងទៅឧបនិស្ស័យអ្នករាប់អានពុទ្ធសាសនាយើងនៅ មានបន្តបន្តមកអញ្ចឹងតាំងពីតូចតូចម៉ែឪមេដាបិតាណែនាំទៅបានអញ្ចឹង សប្បាយចិត្តណាស់បានតបស្នងសងគុណមេដាបិតាផង ហើយបានទទួលការចេះដឹងអំពីពធัวបឋមរតនៈផងនឹងមានសមត្ថភាព ជួយថែរក្សាពុទ្ធសាសនានឹងឯងជាមរតកអំពីពុទ្ធអង្គមកហ្នឹងបានផ្សព្វផ្សាយទៅដល់បងប្អូនកូនចៅទៅទៀត ចៅចៅបាន20ភាសា30ភាសាអីចឹងទៅលោកគ្រូចៅអធិការអីអីចឹងទៅមើលមិនឃើញដែរទេតែក្មេងតូចដូចពេជ្រមិនតន់ឆ្នៃมันអាចលอกលេខថាត្រូវបានឯចាស់សក់ស្កូវទាំងប្រមាណអាចថាត្រូវបានមិនសូវខុសណាក្មេងតូចនឹងឯងចាមើលដូចប្រវត្តិអ្នកប្រាជ្ញឬក៏អ្នក ធំដុំអីទៅគឺនៅក្មេងៗប្រវត្តិយ៉ាងម៉េចអីយ៉ាងម៉េចចឹងទៅមើលអត់ឃើញទេហ្នឹងឯងដល់ទៅមានការចម្រើនទៅដោយចំណេះចេះដឹងណាបានកម្មកិច្ចការងារគ្រប់គ្រងប្រទេសនគរអីអី ប្រធានាធិបតីអីបរិជាអី ចឹងទៅចឹងប៉ុន្តែដែលសំខាន់ត្រង់ឯថា យើងបានចូលមកទទួលយកពុទ្ធរតនៈធម្មរតនៈសង្ឃរតនៈជាសរណៈនេះហ្នឹងសំខាន់ណាស់យើងមានត្រៃសរណគមចឹងអិតាមបពុទ្ធេរតនាំងបណៃតាំងអិតាមបធម្មេរតនាំងបណៃតាំងអិតាមបសង្ឃេរតនាំងបណៃតាំងរតនៈឯណានីមួយក្នុងលោកមនុស្សលោកទេវលោក ព្រមលោកស្មើដោយពុទ្ធរតនៈមិនមានទៀតស្មើដោយធម្មរតនៈសង្ឃរតនៈមិនមានស្រាប់តែយើងមានសទ្ធាបញ្ញា ជាដៃអាចទទួល យក នៅរតនៈទាំងអស់នឹងបានហ្នឹងយើងត្រូវគិតអំពីរតនៈដ៏ប្រសើរក្រៃលែងហើយនៅដោយសេចក្តីសុខស្ងប់ជាមួយនឹងរតនៈហ្នឹងកុំឲ្យយើងចេះតែដូចថាចម្ពាក់វៈវិនជាមួយនឹង អ្វីអ្វីដែលដោយថាមិនមិនអាចជាសរណៈមិនអាចជាទីពឹងអីបានណាដូចមនុស្សមានកិលេសផងគ្នាអីចឹងចឹងនឹងឯងមិនចាំបាច់យើងទទូចទទេទៀមទីត្រូវការប្រាថ្នាអីទេគឺវាមានរឿងអឺ ហេតុការអីដើម្បីថាឲ្យយើងលះកាត់ការឡៃលះកាត់ការជាប់ចម្ពាក់ហ្នឹងទៅតាមហេតុការហ្នឹងក៏យើងទទួលតាមហ្នឹងទៅទៅណាទទួលដូចថាវាលំបាកអីដបងដបងចឹងមែននឹងឯងព្រោះត្រូវលះត្រូវកាត់នឹងត្រូវអត់ធន់ប៉ុណ្ណា ជាមួយគ្នានឹងសភាពការហ្នឹងហើយដល់ទៅយើងអត់ធន់បានអញ្ចឹងទៅបាននៅប្រយោជន៍អ្វីអ្វីជាទីពេញចិត្តដោយអានិសង្ឃនៃសេចក្តីអត់ធន់ហ្នឹងហើយយើង មិនងាយអីអាចថាលះកាត់បានអីទៅដោយអត់មានហេតុការនោះនោះទេឬមានហេតុការអីកើតឡើង គឺធ្វើឲ្យយើងបានសម្រេចនៅការលះបង់នឹងហ្នឹងឯងរហូតដល់ទៅចូលកាន់ភ្នោះបុស្សជាបព្វជិតអីអីចឹងទៅជាឱកាស ណាបានមកដល់ដៃហើយយើងទំនុកបំរុងឲ្យមមតំតែហ្មងទៅ ហើយឲ្យសម្រេចជាស្ថាពរទៅណាដូចថាបើកទំព័រថ្មី នៃជីវិតយើងរៀនរស់នៅឲ្យថ្មី ថ្មីឲ្យប្លែកប្លែកទៅបើសភាពការហ្នឹងវាតម្រូវមកអញ្ចឹងហើយយើងកុំខ្លាចហ្នឹងឯងអ្វីៗយើង ស្ដាប់ពធัวត្រូវជឿទុកចិត្តថា អ្វីអ្វីដែលមានបច្ច័យឲ្យកើតឡើងហ្នឹងមិនមែនសម្រាប់ឲ្យយើងខ្លាចទេសម្រាប់ឲ្យយើង ទទួលមកសិក្សាកំណត់ដឹងនឹងឯងអញ្ចឹងអ្វីអ្វីទាំងអស់ហ្នឹងនឹងបង្រៀនឲ្យយើងបានចេះ ដឹង អំពីការពិតក្នុងโลกនេះនឹងឯងរៀនរស់នៅជាមួយនឹងបច្ចុប្បន្ននឹងឯងឲ្យមានសេចក្តីសុខជាមួយនឹងបច្ចុប្បន្នហ្នឹងអញ្ចឹងទៅអញ្ចឹងសំខាន់ តែខ្ញុំមិនណាមកតាមផ្លូវថ្ងៃហ្នឹងតាំងពីប៉ោយប៉ែតមកកូនចាស់ណាប៉ោយប៉ែតទឹកមិញម៉ោង7:40កណ្ដាអីបានពធัวជាង1ម៉ោងអីចឹងគុណចាស់មុនមកឆាន់នៅកលាញ់ហើយក៏បន្តដំណើររហូតមកហ្នឹងហ្នឹងឯង ពីកន្លាញ់មកម៉ោងមិនតាន់12អីសួរ4ទេខ្វះ10នាទីអីទៀតបាន12អាហ្នឹងបើមកដល់ផ្ទះប៉ុនហ្នឹងត្រូវម៉ោងម៉ោង3ម៉ោង3មកដល់3ម៉ឺងដល់ហ่ะប៉ុន្តែខ្ញុំណាមើលសភៅដែរបើវិចារនឹកឃើញម៉ោង3ម៉ោង3អញ្ចឹងតែ ហ្នឹងឯងគាត់គុណចាស់អង្គភេបញ្ញាចូលតោថាម៉េចលោកគ្រូគិតចាំដល់ម៉ោង4ឬក៏អូខ្ញុំណាគិតគិតថាម៉ោង3អញ្ចឹងក៏គុណចាស់មុនទៅមុនណាចឹងទៅរៀបសម្រួលថាម៉ោង3កន្លះមកដល់បានចឹងទៅហ្នឹងឯងឯងាកហ្នឹងទៅតដំណើរទៅសម្រាប់នៅកំពង់ចាមដើម្បីបានចូលរួមបន់វត្តជីរោ មួយទៀតបានត្រឡប់ចូលភ្នំពេញវិញហ្នឹងឯងអាចទៅដល់ផ្ទះអីសិនព្រោះអត់បានដាក់មញេថតអីមកស្អែកថ្ងៃពុទ្ធវត្តពៅមាសហ្នឹងឯងចឹងអាចថាបាយតាមផ្លូវទៀតតែទៅដល់ផ្ទះសិនហ្នឹងឯងចឹងនៅក្នុងដំណើរពីតោយប៉ែតមកហ្នឹងខ្ញុំណាក៏ហ្នឹងឯង សម្រួលសេចក្តីបាន3ចំណុចដើម្បីជីវិតរស់នៅជាសុខនៃពុទ្ធបរិស័ទយើងជាទូទៅក៏ណានៅត្រង់ដែលថាមួយស្រេចតែយើងពីរស្រេចតែគេហើយនឹង3ស្រេចតែវាហ្នឹងឯងហ្នឹងឯង ហៅថាសពសពសពដីស្រាច់សពដីស្រាច់សពដីស្រាច់គឺបានន័យថាស្រាច់តែយើង ស្រាច់តែគេស្រាច់តែវា ស្រាច់តែយើងនឹងក្នុងសេចក្តីដែលថាស្រាច់តែយើងមិនកើតទុកហ្នឹងឯងជាមួយនឹងព្រឹត្តិការណ៍អ្វីៗហ្នឹងដូចថាពាក្យសម្ដីអ្នកដតី កັບកិយាអីអីហ្នឹងណាចឹងគាត់ណាហ្នឹងហើយតែតែងតែកើតមានហ្នឹងឯងទៅតាមហ្នឹងយើងណាស្រង់យកពុទ្ធដីកាដែលព្រះអង្គសម្ដែងអ្នកបរិសੰងវិលោមានេះអ្នកបរិសੰងកតាកតាំងអត្តនោវៈអវេខយៈកតានិអកតានិចៈហ្នឹងឯងចា៎ នឹងដែលព្រះអង្គសម្ដែង នៅ ក្នុងបុព្វវគ្គគេថាធម្មបទនឹងប៉ុណ្ណាហ្នឹងហើយគឺព្រះអង្គទ្រង់សម្ដែងក្នុងសម័យកាលព្រះអង្គគង់ប្រជជននៅនឹងប៉ុណ្ណាហើយរហូតមកដល់សប្តាហ៍ថ្ងៃគឺ នៅមានប្រសិទ្ធភាពពេញលេញសម្រាប់ពុទ្ធបរិស័ទយើងអ្នកបប្រតិបត្តិកណា ប្រព្រឹត្តទៅដើម្បីជាប្រយោជន៍សុខកាត់នៅការស្មាញស្មុកទុកកង្វល់ក្នុងចិត្តសន្តាននឹងព្រះអង្គទ្រង់សម្ដែងមិនឲ្យកើតទុកជាមួយនឹងពាក្យសម្ដីមិនល្អរបស់ អ្នករតីទេអ្នកបរិសាំងវិលោមាននេះនឹងចឹង ពាក្យសម្ដីមិនល្អបាទវិលោមេនិហ្នឹងបានន័យថាប្រឆាករោមក្នុងសេចក្តីថាពាក្យសម្ដីតកោះបោះបោពាក្យសម្ដីក្រោតគ្រាតពាក្យសម្ដីមិនល្អហ្នឹងឯងវិលោមេនិហ្នឹងរបស់ អ្នករតីបរេសាំងហើយអ្នកហ្នឹងគឺថាមិនឲ្យខ្វាយខ្វល់អីទទួលយកមកទុកដាក់ក្នុងខ្លួនដោយថា របស់មេរោគរបស់ស្មោកគ្រោក របស់ពលអញ្ចឹងហ្នឹងឯងយើងបរិភោគធ្វើអីនោះយើងដូចជាឆ្លាតដែរណា នៅក្នុងរឿងសុខភាពអនាម័យអីអីការពារមេរោគអីហ្នឹងហ្នឹងឯងពាក់ម៉ាស់អីចឹងទៅឬក៏ត្រូវសម្អាតផ្ទះសម្បែងទីកន្លែងអីអីចឹងហ្នឹងឯងអឺអាហារបរិភោគអីអាមិចគីមី ហ្នឹងឯងអាម៉េចវាហួសកំណត់ហ្នឹងឯងគឺមិនបរិភោគអីអីហ្នឹងគឺឆ្លាតដែរហើយក្នុងសេចក្តីហ្នឹងចឹងប៉ុន្តែដល់ទៅនិយាយអំពីអាហាររបស់ចិត្តវិញអារម្មណ៍ដែលវាចូលមកតាមផ្លូវភ្នែកជាជាចំណោនដាតកាយចិត្តហ្នឹងគឺណាបែរទៅជាមិនបានប្រយ័ត្ន ហ្នឹងឯងទៅជាបរិភោគរបស់ហួសកំណត់របស់ពលរបស់ដែលវាសៅម៉ងស្មោកគ្រោកអីអីចឹងទៅហ្នឹងឯងអាហ្នឹងគឺការដែលយើងអត់មាន ស្មារតីដើម្បីនឹងរក្សាចិត្តហ្នឹងប៉ុណ្ណានិយាយដូចសួនច្បារអីអូយស្អាតណា សបាយរីករាយទៅដូចមេអំបៅអញ្ចឹងទៅប្អូបហ្នឹងឯងប៉ុន្តែដល់ទៅអាសេចក្តីល្អរបស់អ្នកតេវាដូចជាកៀងកៀងមិនដូចមកពីវាលំអៀងតែលំអៀងដោយដោយស្អប់អញ្ចឹងវាមិនអាចនឹងទៅត្រេកអរចំពោះសេចក្តីល្អអ្នកដតីទេហ្នឹងឯង អ្នកដតីមានសេចក្តីល្អនៅក្នុងជីវិតមានសទ្ធាមានសិលមានអីអីហ្នឹងដល់ទៅវាថ្នាំងថ្នាក់នឹងបុគ្គលទៅវាអត់បានពិចារណាសេចក្តីល្អតែដែលជាអ្នក មានគុណលើយើងទៀតទៀតគណាដូចអ្នកមានសិលអីអីផងគ្នានេះយើងអត់បាន ពិចារណាអត់បានប្រយ័ត្នប្រយែងចង់ឆ្លោះចង់ទាស់ចង់ស្អប់អីទៅបានទាំងទាំងអ្នកដែលមានសិលនឹងមានគុណលើយើងណាបាណារិបាតាវេរមណីឃើញទេតាំងចិត្តមិនសម្លាប់យើង មិនសម្លាប់ញាតិមិត្តសន្តានបងប្អូនយើងអ្នកមានសិលហ្នឹងណាហើយមិនសម្លាប់អ្នកដតីណានៃទៀតក៏គួរឲ្យយើងអនុមោទនាទៀតមិនគ្រាន់តែមិនសម្លាប់យើង បានយើងទទួលគុណហ្នឹងទេ មិនសម្រាប់សត្វទូទៅហ្នឹងគួរឲ្យយើងត្រេកអរណាស់ណាសត្វទាំងឡាយបានរស់រៀនមានជីវិតដោយសារសិលហ្នឹងណាហ្នឹងគ្រាន់តែមកសិក្ខាបទផងអីចោអតនេទានាវេរមណីកាមេសុមិឆាចារា វេរមណីកម្មបទ10ទៅទៀតហើយសេចក្តីល្អទំនុកបំរុងប្រសង់បត្រៃ3ដកកត់សាលាព្រះវិហាររបងខ្លងទ្វាចង្ហាន់បិណ្ឌបាតនិច្ចភ័តយើងឯណាមកទំនុកបំរុងបានតោះតែ ពុទ្ធបរិស័ទនេះមានសទ្ធាគ្រប់ព្រះអង្គគ្រប់គ្នាហ្នឹងដល់អញ្ចឹងទៅ យើងឃើញ កំពូលព្រះវិហារឃើញវត្តអីអីអញ្ចឹងទៅមើលមើលយើងមានសេចក្តីសុខជីវិតរបស់សង្ឃប៉ុន្តែតាកទួងទៅនឹងអ្នកដតីដែលមានសទ្ធាដូចថាប្រកេនដីវាយសង្ឃបង្កើតវត្តអីអីអញ្ចឹងហូហែ ហើយបានទំនប់មរងសេនាសនៈអីអីហ្នឹងចឹងទៅ ព្រះរិយបុគ្គលចឹងបាទពេលពិសានាំកិច្ចការងារកសាងវត្តហ្នឹង ជាដំបូងហ្នឹងផែនដីញូទៀតនៅពេលដែលព្រះពុទ្ធអង្គនិងព្រះភិក្ខុសង្ឃទទួលវត្តវេលវ័នហ្នឹងដោយថាប្រសង់បាន ទីកន្លែងគង់នៅហើយអញ្ចឹងគាត់ណាហ្នឹងគឺមិនមែន កិច្ចការងារម៉ាក់មួមធម្មតាទេចឹងគឺគួរឲ្យយើងត្រេកអរណាស់ដូច្នេះយើងកុំឲ្យស្អប់កុំឲ្យបន្ទុះទាស់វានាំឲ្យយើងមានមគ្គណារមិលគុណហ្នឹងឯងទាំងដែលគុណដោយចំពោះទាំងដែលគុណដោយប្រយោល ចំពោះយើង ទាំងដែលគុណដល់ប្រទេសជាតិប្រសាសនា ចឹងកុំអាស្រ័យអកតេនេះអកតេនឹងមានតែក្នុងបឋិជនទេតែហ្នឹងឯងវាជាហេតុនៃអបាយភូមិអកតេនឹងចឹងចឹងនៅក្នុងសេចក្តីដែលពុទ្ធបរិស័ទយើងត្រូវចេះត្រេកអរនឹងសេចក្តីល្អរបស់អ្នករតីឲ្យវាសមដូចថាយើងត្រេកអរនឹងសួនផ្កាហើយបើថារបស់ស្មោកគ្រោកណាអើយកុំកុំទៅ ទុបទឹកនឹងស្មោកខោអាអីចឹងទៅខ្វះទឹកអីចូលទៅអត់មានអ្នកលៀងអីធំក្លិនជះផងមកអញ្ចឹងទៅអីហ្នឹងឯងប្រាប់នេះកុំឲ្យចូលអត់ស្អាតអីចឹងណាហ្នឹងឯងទីកន្លែងគេចោលសារាមគេបតោបងអីអីហ្នឹងអញ្ចឹងដូចថាចេះខ្ពើមចេះរង្គៀសហើយដល់ទៅអ្វីដែលជាសេចក្តីសៅមងរបស់អ្នករតីនោះវាទៅជាបបួលគ្នា ណាដូចជាថាចូលចិត្តលើកយកមកហែកហួរយកមកបន្ថែមបន្ថយអីអីចឹងទៅនឹងឯងក្នុងរឿងមិនល្អរបស់អ្នកតេយហ្នឹងឲ្យតែបាននិយាយរឿងមិនល្អពីណានាត្រូវគ្នាអាហ្នឹងគឺជាមិត្តភក្តិគ្នាហើយហ្នឹងឯងហើយមិនមិត្តភក្តិល្អអីចឹង ហ្នឹងឯងពបួលពបួលគ្នាឲ្យស្អប់ អ្នកដតីហ្នឹងមិនមែនកល្យាណមិត្តទេ កល្យាណមិត្តគឺមិនមិនបបួលគ្នាឲ្យមានសេចក្តីសៅមងឲ្យកើតបាបអកុសលទេថារឿងមិនល្អរបស់អ្នករតីនេះវាចូលមកក្នុង ចំណុចទី2ស្រាច់តែគេនេះហ្នឹងឯងស្រាច់តែគេហ្នឹងវាត្រង់ដែលថា ទី1អ្នកដតីមានអធិស្ស្រ័យរបស់ អ្នកដតីហ្នឹងឯងត្រូវអប់រំសតិប្បដ្ឋានវិបស្សនាទីអន្តើបអាចទទួលយកខ្លឹមសារហ្នឹងហើយមានសេចក្តីសុខបានណាពីព្រោះយើងនិយាយ ដោយ បញ្ញត្តិថាស្រេចតែអ្នកអតីប៉ុន្តែហ្នឹងគឺនិយាយបញ្ញត្តិដល់ទៅយើងមិនអប់រំ វិបស្សនាយើងកាន់យកបុគ្គលអញ្ចឹងនៅតែមួម៉ៅអញ្ចឹងនៅតែបន្ទុះនៅតែតោះនៅតែកើតទុកមិនសក់ចិត្តអញ្ចឹងតែបើយើងសិក្សាព្រះអភិធម្មហើយនឹងចម្រើនទៅដោយវិបស្សនាអាហ្នឹងយើងនិយាយពីអ្នករតីមែនប៉ុន្តែវាចូលទៅដល់បរមត្ថបញ្ញាហ្នឹងទៀតនៅក្នុងអ្នករតីហ្នឹងតែយើងមានរឿងដែលត្រូវកើតទុកមិនសក់ចិត្តអីជាមួយអព្យាស្រ័យអ្នករតីហ្នឹង ព្រោះអធិស្ឋ័យវាជាបរមត្តធัวដែលមានបច្ច័យឲ្យកើតឡើងហើយ អស់ទៅសូន្យទៅហើយយើងទៅចាប់យកមកកើតទុកវាតតែយើងចាប់យក អ្នកដតីដោយសេចក្តីប្រកាន់ថាមានយើងមានគេតែដល់ទៅវាបរមត្តធัวវាយ៉ាងម៉េចគឺវាចឹងហើយនៅក្នុងអ្នកអតីនោះវាអត់មានចាំបាច់យើងចង់ឲ្យចេះវិញចង់ឲ្យចោះវិញរហូត ដល់ទៅមិនបានដូចចង់ទៅមួម៉ៅក្តៅក្រហាយកើតទុកបន្ទុះតោះទៅទេ យល់ណាអានឹងគឺត្រូវតែអាស្រ័យការដែលពុទ្ធបរិស័ទយើងអប់រំចិត្តណាបានសមាធិស្ងប់អីចឹងទៅឬក៏មានមេត្តាចិត្តអីអីដល់គ្នាទៅសម្រួលគ្នាទៅចិត្តសបាយរីករាយទៅ បាន ស្ដាប់ធัวនឹងបានណាទៅណាបើមិនអញ្ចឹងវាបានតែពាក្យហ្នឹងចិត្តពងមួម៉ៅចិត្តពងកើតទុកហ្នឹងទទួលអត់បានទេប៉ុន្តែនិវរណៈធัวហ្នឹងមិនមែនទទួលពធัวបានទេតែតើស្ងប់និវរណៈធัว ពិតមែនអាការស្ងប់ហ្នឹងវាមិនទាន់ជា សមុជឆេត អីក៏ដោយប៉ុន្តែអាចទទួលយកសេចក្តី នៃពធัวបប្រតិបត្តិបាន ទទួលអត្តនៃបរមត្តនេះហើយវាប្រកាសជាថាអត់មានអត្តាទូខ្លួនយើង ទេ មានតែខណ្ឌ5អត់មានអត្តាអ្នកដតីទេវាមានតែខណ្ឌ5មានតែនាមរូបនឹងចិត្តតើស្ងប់បានស្ដាប់ធម៌វិរោះបានស្ដាប់ធម៌ចូលហើយ ដូចចំណុចទី1ដែលរៀបរាប់មកតាកទួងនឹងឧបាសិកានឹងស្ដាប់ធូរអត់បានទេពីព្រោះវល់តែអាជីវៈនោះដែលជាឪពុកចិនហ្នឹងគឺថាលោអ៊ូមកដោយប្រោសវាចាពាក្យមិនល្អចំពោះព្រះសាស្តាផងចំពោះខ្លួនឯងជាកូនចិននឹងផងអញ្ចឹងបានព្រះអង្គរំលឹក អ្នកបរិយសង្ឃវិលោមាននេះអ្នកបរិយសង្ឃកតាកតាំងនឹងរឿងកិច្ចការអ្នករតីធ្វើឬមិនតាន់បានធ្វើមិនមែនយើងលើកយកមកវិនិច្ឆ័យអីជជែកគ្នាអីបើដូចជាថាតំណេណាស់ខ្លួនឯងហ្នឹងប៉ុន្តែព្រះអង្គសម្ដែង អត្តណោវៈអវេខយៈនេះឲ្យមកពិចារណាខ្លួនឯងអ្វីដែលដែលបានធ្វើហើយនិងដែលមិនតាន់បានធ្វើ កតានេះអកតានិចៈនេះដែលយើងមកពិចារណាខ្លួនឯងទៅបានយើងឃើញអូកិច្ចដែលយើងត្រូវធ្វើនេះគឺនៅសមានប៉ាយើងនិយាយពាក្យខ្មែរយើងស្ដាប់បានទេសមានប៉ាហ្នឹងហ្នឹងហើយវាដូចជាផ្ទះយើងអត់តាន់បានបោះអញ្ចឹងវានៅដូចថាវាសមុកសមាញវានៅអរតរាយនៅរាយប៉ាយ អាហ្នឹងឯងយើងនិយាយសមាញប៉ាអាហ្នឹងវាដូចកូនកូនយើងបណ្ដោយឲ្យញ៉ាំបាយខ្លួនឯងអញ្ចឹងគឺថានេះចេះតែយកដៃចាប់អីមកយកមកចុកទៅហ្នឹងឯងរួចទៅដៃនឹងញីកូនមួយនោះគេថតអីមើលក្របបាយពេញទៅមុខធ្លាក់មករុះពេញ ខ្លួនហើយទៅនៅ ដល់លើក្បាលទៀតក្របបាយទៅដល់លើក្បាលចេះដៃយោ ចឹងទៅវាចេះតែអេសទៅណេះអេសនោះវាជាប់ពេញទៅហ្នឹងឯងចាអាហ្នឹងឯងអាហ្នឹងយើងហៅសមាញបាហ្នឹងហ្នឹងឯងវាវាប្រឡាក់វាប្រឡាក់ពេញទៅនឹងចឹងប្រឡាក់មុខមាត់ហ្នឹងហើយចឹងអញ្ចឹងកិលេសហ្នឹងវាអញ្ចឹងគឺយើងអត់បានពិចារណាស្មានតែយើងហ្នឹងរៀបរយល្អហើយអត់មានកិច្ចអីត្រូវធ្វើទេតែអង្គុយមើលគេអញ្ចឹង ឬក៏ថាត្រូវរូវគ្នាយកកិលេសរបស់អ្នកដតីមកនិយាយអីចឹងទៅត្រូវស្អប់ក៏និយាយរឿងក្រក់ពីអ្នកដតីអីអីចឹងទៅហ្នឹងឯងហើយអាចថាមួយកម្មជើងថាល្អទៅមួយក៏ប្រកម្មទៅ ផ្នែកមិនល្អទៅមនុស្សតែម្នាក់ហ្នឹងណា ហ្នឹងឯងមួយស្រឡាញ់ពេញចិត្តនិយាយរឿងល្អទៅ មួយស្អប់និយាយរឿងមិនល្អអញ្ចឹងទៅលំអៀងហ្នឹងអត់បានទេណាគណាព្រោះសេចក្តីល្អរបស់អ្នកដតីមានហើយយើងនិយាយតែរឿងមិនល្អហើយសេចក្តីអាក្រក់របស់អ្នកដតីហ្នឹងក៏មានដែរតែយើងនិយាយចេះតែល្អអញ្ចឹងទៅបើយើងយកជាចំណុចអាល្អថាល្អអាមិនល្អថាមិនល្អអាហ្នឹងអត់អីទេត្រឹមត្រូវ តែយើងចេះតែល្អទាំងអស់អត់បានទេចេះតែអាក្រក់ទាំងអស់អត់បានទេយើងត្រូវបញ្ជាក់ចំណុចល្អចំណុចអាក្រក់ដើម្បីឲ្យអ្នកស្ដាប់នឹងបានយល់ហើយសេចក្តីទាំងអស់ហ្នឹងក៏យើងលមុំប្រមាណចឹងទៅព្រោះយើងវាមិនអាចដឹងរឿងសពគ្រប់របស់អ្នកតន្ត្រីនឹងទៅទៀតយើងកាយយើងសន្និដ្ឋានចឹងទៅវាអត់ត្រូវទៅទៀតចឹងណាមួយវាមិនមែន ជាកិច្ចការអីរបស់យើងទេហ្នឹងហើយពីព្រោះចូលមកដល់ចំណុចទី2អាត្រង់ដោយស្រាច់តែគេហ្នឹងវាជារឿងអធិស្ស្រ័យទាំងម្នាក់ម្នាក់ហ្នឹងសន្សំក្នុងសន្តានមកអធិស្ស្រ័យអញ្ចឹងហើយយើងមិនប្រកាន់ជា អត្តាតួខ្លួនអ្នកដតីទេគឺអត់កើតទុកទេអធិស្ស្រ័យយ៉ាងម៉េចគឺអញ្ចឹងហើយទាំងអត់មានកើតទុកមិនសឹកចិត្តជាមួយទេហ្នឹងហើយ មិនបានជាអ្នកនឹងអញ្ចឹងអ្នកនឹងស្អប់អញអីអ្នកនឹងមិនចូលចិត្តអញអីទៅណាគឺអ្នកណាស្រឡាញ់អ្នកណាស្អប់ជាប់ត្រឹមនឹងចោបបតវាជាប់ត្រឹមតែគេស្រឡាញ់ហ្នឹងវាជាប់ត្រឹមតែគេស្អប់ហ្នឹងណាអ្នកណាស្រឡាញ់អ្នកណាស្អប់ជាប់ត្រឹមហ្នឹងអ្នកណាដឹងអ្នកណាមិនដឹងប្រឹងតែល្អយើងហ្នឹងឯងព្រោះក្តីល្អរបស់យើងហ្នឹង វាមានតម្លៃជាង អ្នកដទៃដែលដឹងហ្នឹង ហ្នឹងឯងមិនមែនតតែគេដឹងទេបានយើងធ្វើណាណាដឹងណាណាមិនដឹងប្រឹងតែល្អអ្នកណាយ៉ាងម៉េចហើយអាម៉េចនឹងយ៉ាងណាធម្មតាធัวចិត្តត្រេកអរបវរចែកដីពោធិសក់ណែបំពោះចិត្តយើងណែហ្នឹងឯងតែសម្លឹងកពូល បច្ច័យដី ទៅ ដោយសេចក្តីស្ងប់ទៅព្រឹត្តិការណ៍នៃជីវិតហ្នឹងប៉ិនជានាំឲ្យយើងមានការលះបង់គ្រឿងជាប់ជំពាក់ ផ្សេងផ្សេងហ្នឹងហើយគឺនៅដោយសេចក្តីសុខប្រកម្មដ្ឋានអញ្ចឹងទៅហ្នឹងឯងអញ្ចឹងនៅក្នុងចំណុចដែលថារឿងស្រាច់តែគេហ្នឹងគឺស្រាច់តែអ្នកដតីហ្នឹងវានៅត្រង់ដែលថា ម្យ៉ាងវិបាករបស់កម្មហ្នឹងឯង ម្យ៉ាងវាជាអធិស្ស្រ័យដែលសន្សំនឹងសន្តានឲ្យ គេធ្វើម៉េចឲ្យគេនិយាយម៉េចហ្នឹងគឺថាអត់មាន សង្ស័យអត់មានឆ្ងល់អត់មានទៀមទីហ្នឹងឯងហើយតាមពេលតាមគ្រាណាពេលខ្លះក៏រស់រាយទៅ ពេលខ្លះក៏សង្កត់សង្កាត់ទៅពេលខ្លះក៏សบายចិត្តទៅ ពេលខ្លះក៏មិនស្រួលក្នុងចិត្តទៅ វាជាអធិស្ស្រ័យ វាយើងអត់ឆ្ងល់យើងអត់មានការទុកមិនសັບចិត្តអីទេណាពីព្រោះកាលណាបើយើងយល់ដល់បរមត្តបាទដែលមាននៅក្នុងអ្នកដតីហ្នឹងជាអធិស្ស្រ័យដែលសន្សំក្នុងសន្តានហ្នឹងឯងដល់ទៅរៀនលះកាត់ចឹងទៅចូលទៅដល់បរមត្តធัวទៅយើងមាននៃខមៈសុខនៃខមៈដោយវិបស្សនា នឹងឯងចឹងអត់អត់មានយកកិលេសអ្នកដតីមកមកទូលឲ្យធ្ងន់ក្បាលទេអត់មានយកភាពលេះលោះរបស់ អ្នករតីនឹងមកជាគ្រឿងសៅមងចិត្តទេចឹងណាហ្នឹងឯងពុទ្ធិកាព្រះអង្គសម្ដែងដល់ព្រះសិរីបុត្រនៅ ក្នុងមហាសីយនិតសោត្រ រៀបរាប់ការពីព្រះអង្គនៅជាព្រះបរមពុរិស័ទនៅឡើយក្នុងជាតិចុងក្រោយនឹងហើយពេលបំពេញទុក្ករកិរិយានឹងព្រះអង្គត្រាស់ថាតថាគតមិនបានមានចិត្តសៅមងស្មោកគ្រោកជាមួយពួកក្មេងក្មេងទាំងអស់ហ្នឹងដែលទៅបៀតបៀនព្រះអង្គក្មេងក្មេងខ្វេលកោខ្វេលជាមអីអីហ្នឹងវាចង់ឲ្យព្រះអង្គនិយាយចឹងទៅយកឈើចាក់ព្រះអង្គយក វានាំគ្នា បន្តោបងម៉ូតទឹកនោមហ្នឹងនោមដាក់ព្រះអង្គរួចទៅយកដីផោរយពីលើទៀតគឺហ្នឹងឯងមើលនៅ ក្នុងមហាសីអនិច្ចសោតព្រះអង្គម្ដែងពីទុក្ករកិយាហ្នឹងហើយវាចំណុចដែលយើងចាប់ បានត្រង់ថាតថាគតមិនមានចិត្តស្មោកគ្រោកចំពោះក្មេងទាំងអស់នោះវាវាអត់ត្រូវតែកាលណាយើងមានចិត្តស្មោកគ្រោកបានន័យថាយើងលះបង់ចិត្តជាបំជាកុសលហើយហ្នឹងឯងព្រោះហេតុរឿងអ្នករតីមានតម្លៃអីដើម្បីថាឲ្យយើងលះបន់កុសលចោលហ្នឹងអ្នកដតីនឹងមានតម្លៃអីព្រោះបុណ្យកុសលយើងត្រូវសំដើម្បីអរិយមគ្គដើម្បីជួយខ្លួនយើងណាហើយយើងត្រូវចំណាយតាពីតាពះ មិនដឹងអ្នកណាអីជាអ្នកណីចេះតែខឹងទៅចេះតែស្អប់ទៅអានឹងបានន័យថាយើងចំណាយប៉ុនហ្នឹងណាចំណាយចិត្តជាកុសលណាហើយវាត្រូវសន្សំបាបសន្សំអកុសលសន្សំអធ្យាស្រ័យមិនល្អទៅវិញហ្នឹងហើយហើយមើលមើលអ្នកដតីហ្នឹងសំសំនឹងតម្លៃដែលយើងត្រូវត្រូវលះបង់កុសលទេ កុសលដើម្បីសម្រាប់អរិយមគ្គសម្រាប់ជាទីពឹងដែលមនុស្សពេញផែនដីទាំងអស់រួមទាំងទេវតា អត់មាននរណាមកជួយយើងបាននេះមានតែយើងអស្ចារ្យណាដែលសំខាន់ក្នុងការជួយខ្លួនឯងបាន តែមួយអង្គឯងម្នាក់ឯងគត់មើលមនុស្សពេញផែនដីអត់មានសមត្ថភាពជួយយើងឲ្យរួចផុតចាកបាបណា ហ្នឹងឯងអត់អាចជួយយើងបានទេទេវតាក៏ដោយប៉ុន្តែយើងបែរទៅជាអាចជួយខ្លួនឯងបានហើយបើយើង ចេះតែចំណាយបុណ្យកុសលអញ្ចឹងហ្នឹងឯងវាខ្វះខាតបុណ្យទៅវាអត់អាចសម្រេចអរិយមគ្គទេ ព្រោះអរិយមគ្គហ្នឹងលោកតរៈហ្នឹងជាសង្កតធัวតេតួងទៅនឹងការសន្សំបុណ្យតែដើម្បីបាន សម្រេចនៅស្ទេបឋានវិបស្សនាហើយចូលដល់លោកកតរៈនឹងទៅបានត្រូវតេតួងនឹងឧបនិស្ស័យនៃបុណ្យផងតេតួងនឹងកុសលវិបាកបដិសន្ធិផងកុសលវិបាកឲ្យយើងបានស្ដាប់ពធัวបានលឺពធัวអីអីហ្នឹងសិតតែកុសលវិបាកផលបុណ្យទាំងអស់ហ្នឹងហ្នឹងឯង ចឹងគឺនៅក្នុងសេចក្តីដែលពុទ្ធបរិស័ទយើងមិនត្រូវទៅយកភាពដូចថាលេះលោះនឹងឯងលេះលោះរបស់អ្នករតីណាពាក្យសម្ដីក៏ដោយអាកប្បកិរិយាអីក៏ដោយហើយមកធ្វើឲ្យយើងសៅមងចិត្តទៅនោះទេយើងត្រូវតែមែនតេនណាត្រូវតែម៉ត់ចត់ប្រកបវិជាអញ្ចឹងគឺរឿងអ្នករតី វានៅក្នុងអ្នកតន្ត្រីនឹងចឹងទៅហ្នឹងហើយយើងអត់មានមើងាយមើថោកអីអ្នកតន្ត្រីទៅយើងមានសិលគេអត់សិលអីទៅមើងាយអ្នកតន្ត្រីអញ្ចឹងបានដេកថាសិលយើងហ្នឹងវាមិនដាច់ទេព្រោះសិលវាវាអន់ថយទៅតាមហ្នឹងដោយអំណាចនៃអធិបតីហ្នឹងវាខ្សោយគឺណាហ្នឹងឯងវាចម្រើនទៅដោយអកុសលដែលយើងយល់សិលហ្នឹងជាអាហារនៃមាននេះ ហើយអតិមាននេះទៀតទៅមើងងាយនៅរតីអីអីហ្នឹងអាហ្នឹងសិលយើងអត់បានបណិតល្អទៅជាសីលតមੰងណាហ្នឹងឯងសីលៈនិងឧត្តមੰងសីលតមੰងហ្នឹងគឺมันបានឧត្តមឧត្តមទេដោយសារវាសៅមងព្រោះកិលេស គឺណាកិលេសក្នុងចិត្តសន្តានរបស់យើងវាដូចជាសម្រាមស្មោកគ្រោកអញ្ចឹងណាវាធ្វើឲ្យសៅមងត្រៃសរណគមសៅមងសិលសៅមងចិត្តទៅតាមសភាពនៃកិលេសទាំងអស់ហ្នឹងហ្នឹងឯងអញ្ចឹងកុំទៅយកកិលេសរបស់អ្នកដតីមកទម្លាយសេចក្តីសុខរបស់យើងហ្នឹងឯងយើងរៀនរស់នៅពិតមែនហើយមនុស្ស ពេញពិភពលោកអត់មានណាមកស្គាល់យើងទាំងអស់ហើយក៏គ្មានណាមកស្រឡាញ់យើងអីទាំងអស់គ្នាអីទេទោះយើងល្បីបណ្ណាណាណាក៏ស្គាល់ប្រធានាធិបតីអាមេរិកកាំងអីចឹងទៅណាហ្នឹងឯងនឹងមនុស្សក្នុងពិភពលោកចេះស្គាល់ហើយចឹងទៅប៉ុន្តែមិនមែនថាស្គាល់ហើយចេះស្រឡាញ់ទាំងអស់គ្នាចឹងទៅទេយើងក៏អញ្ចឹងអ្នក គាល់តិចច្រើនអីហ្នឹងយ៉ាងម៉េចវាមានស្រឡាញ់មានមិនស្រឡាញ់អីប៉ុណ្ណឹងតែអាហ្នឹងគឺណាណាយ៉ាងម៉េចមិនយ៉ាងណាធម្មតាធัวយើងដែលអាចស្រឡាញ់បាន មនុស្សទូទៅទាំងអស់ដោយមេត្តាចិត្តហ្នឹងឯងយើងតាំងចិត្តឲ្យគ្រប់គ្នាបានសេចក្តីសុខទៅ គឺ បានដែលយើងចម្រើនមេត្តាចិត្តបានហើយទៅ នឹងឯងនឹកឃើញឲ្យតែអ្នករតីបានតែក្តីសុខទៅគឺនឹកឃើញអត្តានังឧបមាំងកាត់ថ្វាហ្នឹងឯងបើដូចជាថាយើងបានតែក្តីសុខណាយើងត្រូវការឲ្យយើងមានសុខភាពល្អបរិភោគទូទានមានលៀបមានយុះអីហ្នឹងយ៉ាងម៉េចចឹងយើងត្រូវការហ្នឹងប៉ុន្តែតាមពិតវាអត់មានអត្តាយើងទេនឹងឯងចឹងអ្នកដតីក៏អត់មានអត្តាអ្នកដតីដែរយើងត្រូវការឲ្យយើង បានសុខយ៉ាងណាដល់ តើយើងយល់ដឹងបរមត្ថធัวទៅត្រូវការឲ្យអ្នកដតីបានសុខមាន ខុសអីពីយើងអ្នកដតីហ្នឹងវាអត់មានអត្តាអ្នកដតីវាអត់មានអត្តាយើងដដែលហ្នឹងអញ្ចឹងហើយដល់ទៅយើងកាន់យកបញ្ញត្តិមកជាអារម្មណ៍ឲ្យអ្នកដតីបានសេចក្តីសុខទៅអ្នកដែលបានសុខមែនទេគឺអ្នកដែលមានមេត្តាចិត្តហ្នឹងឯងចឹងហ្នឹងឯងអ្នកដតី គ្រាន់តែជាអារម្មណ៍ដែលនាំឲ្យយើងមានមេត្តាប៉ុន្តែវាអាចថាมันបានអប់រំចិត្តវាត្រូវកើតទុកហើយតែមិនថាអ្នកតូចអ្នកធំអ្នកមានអ្នកក្រមនុស្សទេវតាទេតែมันបានអប់រំចិត្តវាតែងតែធ្លាក់ចូលគេថាយដ្ឋកម្មនិបាទេណាំងទៅក្នុងកម្មគុណអញ្ចឹងទៅវាតែងតែជួបប្រទេស នៅការខកចិត្តសេចក្តីត្រូវការប្រាថ្នាជាមួយនឹងអារម្មណ៍ជាទីពេញចិត្តយ៉ាងណាទុកទោមនោះតែងតែជាប់តាមអញ្ចឹងអញ្ចឹងចំណុច ត្រង់ដែលថារឿងរឿង emergency សង្គ្រោះបន្ទាន់នេះគឺសង្គ្រោះខ្លួនយើងឯនេះនឹងឯងសង្គ្រោះត្រង់ដែលថាសពបាបស្សអករណង្គុសលាសោបសម្បទាសច្ចតប្រយោជន៍តបណាំងអេតាំងពុទ្ធិរសាសនាឬថាកុំធ្វើបាបជាបន្ទាន់នឹងឯងហើយនឹងត្រូវ អប់រំចិត្តជាប្រញាប់ នឹងឯងហើយនឹងប្រឹងប្រែងសម្អាតចិត្តរបស់ខ្លួននឹងឯងអាហ្នឹងដែលត្រូវជួយត្រូវសង្គ្រោះយើងតាន់ពេលដែលមានពធัวនេះហើយពធัวជានៅមានតទៅ កូនចៅបួសទៅថែអាសាទៅបើយើងវានៅបានប្រហែលឆ្នាំទៀតនឹងឯងយើងអាចដឹងថាប្រាក់យើងសល់ប្រហែលនឹងឯងទឹកត្រាស់ទឹកម្ដងសល់ប៉ុណ្ណា តែអាយុជីវិតយើងអត់ដឹងទេណានឹងឯងអាចអស់ល្ងាចហ្នឹងក៏បានដែរតែយើងចេះតែប្រមាថទៅថាមិនអីមិនអីចឹងទៅ នឹងឯងអញ្ចឹងគឺត្រូវតែប្រញាប់ប្រញាប់អ្វីដែលត្រូវធ្វើទាំងទៀនក៏ដោយសិលក៏ដោយហើយការខឹងការស្អប់ អីអាហោសិកម្មឲ្យតាន់ពេលវេលានឹងឯងគូឲ្យរង្គៀសក្នុងជីវិតដែលចាកលោកនឹងទៅ យកអាកិលេសស្មុកស្មាញនឹងទៅជាមួយចេះខ្មាស់គេទេទៅកម្មភពភូមិទេវតាអីអីសត្វព្រះហរិយបុគ្គលអីអីចឹងទៅឯងនឹងសំដណ្ដានស្មោកគ្រោក ទៅអញ្ចឹងដូច្នេះគឺថាយើងត្រូវតែរៀបចំស្អាតបាតដូចយើងមកប៉ុនអញ្ចឹងណាជីដូនជីតាបងប្អូនគឺរៀបចំខ្លួនប្រាណស្អាតបាតមកប៉ុនអញ្ចឹងរៀបពាក់អីអីអញ្ចឹងដាក់ហិតវិចពង្វិចអីស្រួលបួលមិនចេះតែស្លៀកពាក់ប្រចាំ ថ្ងៃទេនៅផ្ទះឯណោះសរងកញ្ចាស់អីអញ្ចឹងទៅធ្វើការងារអង្គុយកកិលធ្វើអីធ្វើអីអញ្ចឹងទៅយប់ឡើងអីក៏ ម្លៀកបំពាក់សម្រាប់ផ្ទះនៅអីអីចឹងដល់មកប៉ុននេះរើហេបរើហេបរើវង្វិចមកសម្ពុតអីល្អស្អាតមានតម្លៃនឹងដើម្បីកិត្តិយសម្ចាស់ប៉ុនផងដើម្បីយើងបូជាពុទ្ធពធព្រះសង្ឃផង ទៅវត្តអារាមថ្ងៃសិលថ្ងៃអីអីទាំងអស់ហ្នឹងយ៉ាងណាមិញការដែលយើងត្រូវបូជាពុទ្ធពធព្រះសង្ឃទាំងដែលយើងនៅរស់ត្រូវតែស្អាត ដោយកាយវិចារចិត្តណា ហើយនឹងទៅបរលោកហ្នឹងក៏ត្រូវតែស្អាតណាស់អត់មានសៅម៉ងស្មោកគ្រោកទេត្រូវរង្គៀសចំពោះបាបក្នុងចិត្តសន្តានរបស់ខ្លួនកុំចិត្តទៅទៅរង្គៀសនឹងអ្នករតីនោះតែយើងនឹងវាស្អាតបានប៉ុណ្ណាហើយព្រោះស្អាតលេខ1ទៅវាអត់ចាំបាច់ទៅខឹងទៅស្អប់គេទេមកអំពីយើងវានៅសៅម៉ងខ្លួនឯងទៅតើអ្វីដែលត្រូវកំចាត់បងហ្នឹងមិនមែនអ្នកដតីទេកិលេសក្នុងចិត្តយើងគេតាកិលេសស្អប់គេណោះ យើងគិតមើលមើលបុគ្គលដែលយើងស្អប់ហើយណាកិលេសដែលស្អប់គេណាដែលវាមានផលអាក្រក់សម្រាប់យើងឃើញណាមើលមើលអ្នកដែលយើងស្អប់នឹងមកធ្វើអីយើងវាស្ថិតនៅក្នុងអារម្មណ៍ដែលយើងគិតទេតាណែអាដែលយើងគិតស្អប់គេណែអានឹងបានវាមានផលអាក្រក់សម្រាប់យើងហើយបើយើងអត់ដឹងខ្លួនទេ គឺយើងអត់ដោះស្រាយបានទេចឹងបើដូចជាលំោះជើងអីមកអេះឲ្យដៃហ្នឹងអេះទៅវាមិនបាត់ រមាស់អីចឹងណាហ្នឹងឯងយ៉ាងណាមិញគឺថាប្រភពនៃបញ្ហានៅក្នុងចិត្តខ្លួនឯងហ្នឹងឯងដោយទឹកថេសម្គាល់មានអតីទៅតោះចិត្តទៅរួចទៅចេះតែទៅខឹងទៅស្អប់គេនោះទៅតាមពិតដោយបរមត្តអត់មានអ្នកដតីណាតាមផ្លូវភ្នែកជាជាចមោណ្ដាតកាយចិត្តនឹងសញ្ញังអតេនវាអត្តនិយេនវាទាំងសញ្ញតោលោកាំងអវេខាសៈមករាជាសទាសតោហ្នឹងហ្នឹងឯងគឺ សមន្តមៈសារោលោកោតែលោកអត់ក្លិនដល់ជុំវិញអត់ក្លិនខ្លួនក៏ដាក់ក្នុងរូបារម្មណ៍អត់មាននរណាម្នាក់ក្នុងសត្វទារម្មណ៍អត់មាននរណាម្អង្គម្នាក់ក្លិនរស់ផាត់ថាពៈដូចគ្នាចឹងគ្រាន់តែជានិមិត្ត នៃមហាពុទ្ធរូបហើយនិងមហាពុទ្ធរូបជាផោតពៈតែប៉ុណ្ណឹងមើលមើលមានអ្នកណានៅក្នុងរូបសម្លេងក្លិនរូបតពៈធម្មអារម្មណ៍នឹងអត់សោះគំនិតទេដែលយើងគិតសាងបកុលឲ្យស្រឡាញ់សាងបកុលឲ្យស្អប់ពីពួកនឹងចឹងទៅដល់ពេលវេលាដែលពុទ្ធបរិស័ទយើងភាវនាប្រឹងប្រែងចម្រើនបញ្ញាទៅនឹងឯងកុំចេះតែកម្មយក អ្នកតន្ត្រីមកឲ្យកើតទុកមិនសក់ចិត្តហើយវិនិច្ឆ័យគេអញ្ចេះវិនិច្ឆ័យគេអញ្ចោះគ្រាន់តែយើងគិតតែអ្នកតន្ត្រីនោះវាខុសហើយស្រេចហ៎ នឹងឯងចឹងដែលសម្គាល់អញ្ចឹងទៅហើយត្រូវគ្នានឹងអាការស្រឡាញ់ស្អប់ទៅទៀតគឺអាការបញ្ចេញមតិបញ្ចេញយោបល់នៅនេះនៅនោះអីអីហ្នឹងគឺថាវាបញ្ចេញ ជាអត្តានុតិដ្ឋិរបស់យើង ទៅអញ្ចឹងទៅវាអត់ចេញ ទៅជាធัวបើធัวគ្រាន់តែនិយាយជាបុគ្គលបញ្ញត្តិ ហ្នឹងឯងប៉ុន្តែវាអត់ចេញ ជាពាក្យប្រកម្មទេវាអត់ចេញជាពាក្យប្បួលឲ្យស្រឡាញ់ស្អប់កប់ទាស់វាអត់ចេញ ទៅជាពាក្យមើងងាយមើលថោកក៏អត់ចេញទៅជាការញុះញង់ទេហ្នឹងឯងតែកាលណាវាដោយអំណាចនៃកិលេសស្ដាប់ទៅវាដឹង ដឹងរឿងស្រឡាញ់រឿងស្អប់ហ្នឹងវាវាមានការប្រកម្មតែមានខ្លួនយើងមានអ្នករតីហ្នឹងឯងអញ្ចឹងត្រង់ដែលថាចំណុចទី3 ស្រេចទេវានេះគឺដូចជាសង្ខារធัวចឹងប៉ុន្តែចូលដល់បរមត្តវាមានចរិយាជាធិមរណៈឬក៏ដូចធម្មជាតិមេឃដីក្តៅត្រជាក់មានភ្លៀងអត់ភ្លៀងអញ្ចឹងយើងទៅប្រកបវិជាអីហ្នឹងឯងដូចបងនិតក៏រំលឹកព្រឹកមិញអីអញ្ចឹងពីរឿងដែលដែលមាននៅក្នុង ជីវិតបច្ចុប្បន្ន ក៏ដូចជាពធัวដែលព្រះអង្គសម្ដែងថាវាអត់មាននៅក្នុងអំណាចទេអំណាចខ្លួនយើងហ្នឹងឃើញជាស្ដែងជាស្ដែងតើហ្នឹងឯងមកនិតឯងរំលឹកទៀតទៅឲ្យពុទ្ធបរិស័ទបាន ស្ដាប់ត្រង់ថាអ្វីដែលយើងហួងហែងមិនបានទៀមទាមិនបានក្នុងបច្ចុប្បន្នហ្នឹងពិភពលោកហ្នឹងហ្នឹងឯងតេតួងទៅនឹងអ្វីអ្វីដែលវានៅក្នុងអំណាច នៃកិលេសនៅក្នុងអំណាចនៃចរិបជាធិមរណៈនៅក្នុងការព្រាត់ប្រាសនៅក្នុងអកុសលវិបាកអីអីទាំងអស់ហ្នឹងហ្នឹងឯងគួរដល់ការដែលយើងសិក្សាដើម្បីដាក់ចុះនៅអ្វីអ្វីទាំងអស់ហ្នឹងដែលហើយយើងដោះស្រាយបានអាហ្នឹងគឺដោះទៅណាចូលនៅក្នុងចំណុចដែលថាស្រេចតែវាហ្នឹងណាហ្នឹងឯង អាស្រ័យទេវាហ្នឹងគឺអាសល់ទាំងប្រមាណដែលយើងដោះស្រាយអត់បានដូចជាថាយើងបរិភោគហើយទៅទូទានហើយប៉ុន្តែវាចាស់អាហ្នឹងយើងធ្វើម៉េចក៏មកចាស់អាហ្នឹងវាស្រេចតែវាទៅហើយយើងថែរក្សាសុខភាពល្អអីហើយឈឺទៅពេទ្យហើយវាមិនជាទេអាហ្នឹងស្រេចតែវាទៅ អាហ្នឹងអញ្ចឹងហើយសេចក្តីស្លាប់អីហ្នឹងយើងមិនចាំបាច់เตรียมទី ទាល់តែរស់នៅបានយូរអីចឹងទៅទេកាលណាបើយើងយល់ដឹងពធัวទាំងយើងលើកទេហោឲ្យកំពូលដោយព្រះរាហុលវិជនមិនទាំងបាន40ផងទាំងប្រហែលជា37អីប៉ុណ្ណឹងពិចារណាឃើញត្រូវបរិនិព្វានមុនទៅបរិនិព្វានឋានតៅអតឹងបាត់ទៅអត់មានមកទៀមទាថាអញពុទ្ធអរោះអីត្រូវរស់នៅបាន120 ភាសាអីអីអត់ទេពីព្រោះអ្វីដែលប្រព្រឹត្តទៅជាសង្ខារធัวជាខណ្ឌនឹងជាវត្តដាក់នឹងគឺព្រះខេណាស្របអត់មានទៀមទាអារឿងទៀមទាវានៅក្នុងសេចក្តី ប្រកម្មថាជាយើងទេនឹងឯងដល់ទៅព្រះអង្គអស់ទាំងទិដ្ឋិអស់ទាំងមាននេះអស់ទាំងតណ្ហាហើយ គឺវាស្រេចតែវានឹងឯងចឹងវាចូលនៅក្នុងរឿងសង្ខារដោយក្តៅស្រេចតែក្តៅនឹងឯង កំឲ្យក្តៅមិនបើមនុស្សរស់នៅដោយសារក្តៅនឹងដែរតាដោយសារព្រះអាទិត្យនឹងដោយសារពន្លឺថ្ងៃនឹងអត់ព្រះអាទិត្យអត់ពន្លឺថ្ងៃធ្វើម៉េចរស់បានមនុស្សយើងព្រះអាទិត្យនឹងវាធ្វើឲ្យមានណែវៃវៃរដូវកាលក៏តេតួងព្រះអាទិត្យរុក្ខជាតិដើមឈើដំណាំដាំដុះអីសពគ្រប់ ខ្យល់សម្រាប់ដកដង្ហើមអីអីហ្នឹងដូចថាមហាភូតរូបមួយជាបច្ច័យនៃមហាភូតរូប3ហ្នឹងឯងអញ្ចឹងគឺវាក្រណថាវាក្តៅខ្លាំងតិចទៅខែចែទៅអីចឹងណាហ្នឹងឯងយើងក៏ហ្នឹងឯងទទួលតាមហ្នឹងទៅវាមិនដូចជាភ្លើងដរក់អីអីចឹងទៅទេហ្នឹងឯងហើយអាមេរោគ កូរ៉ូណាអីហ្នឹងវាមិនសូវកាចសាហាវពេកទេ អាក្តៅហ្នឹងវាទៅឆ្លងដែរណាចាំហ្នឹងឯងឃើញប្រុសគាត់បានតំណឹងមកថាឆ្លងនៅថៃគូសំដែរហើយប្រហែលដូចជាង30នាក់អីមើលមុនហ្នឹងហ្នឹងឯងហ្នឹងឯងហើយខាងកូរ៉េត្បូងហ្នឹងច្រើនច្រើន ហ្នឹងឯងអញ្ចឹងឯខ្មែរយើងច្រើនណាស់ធ្វើការនៅកូរ៉េកម្ពុជានៅថៃនៅអីអីទាំងអស់ហ្នឹងហ្នឹងឯងអាចថាមកដល់ស្រុកខ្មែរអីយើងពេលណាពេលណាអីចឹងទៅប៉ុន្តែដោយសារថាស្រុកយើងវាក្តៅអាហ្នឹងវាវាធន់នឹងក្តៅអត់បានវាចេញមកវាងាប់ហ្នឹងឯងហើយតិចទៀតទៅក៏ចែកអីទៅឥឡូវយើងប្រគុណណាស់ណើតប្រគុណទៅចែកទៅអីចឹងទៅ ហើយតិចទៀតទៅក៏គេរងាប់បានទៅទេគេរត់ឆ្នាំរត់អីអីចឹងទៅ ចាក់ការពារអីអីចឹងទៅអាហ្នឹងវាមួយលើកមួយលើកអញ្ចឹងហើយត្រូវបាត់បង់ជីវិតអីទៅតាមហ្នឹងចឹងមានបាននៅរស់ហើយទៀតណោះបាត់បង់ជីវិតទៅហើយមិនមែនដូចស្លាប់នៅក្នុងកុនខោនអីគ្រាន់តែធ្វើស្លាប់ហើយ ហើយក៏ដើរតួទៀតលេងរឿងអីទៀតឯណា នេះគឺថាមួយជីវិតហ្នឹងបានជួបប្រទេសព្រឹត្តិការណ៍ក្នុងពេលហ្នឹងក៏បាត់បង់ជីវិតហ្នឹងចឹងទៅអញ្ចឹងយើងកើតមកមួយជាតិហ្នឹងវាអត់មាន ស្លាប់ពីរបីដងទេហ្នឹងឯងឥឡូវនេះយើងស្ដាយ ត្រង់ដែលថាជួបនឹងពុទ្ធសាសនាមិនតន់សម្រេចប្រយោជន៍ឲ្យបានជាទីពឹង ដើម្បីធានាមិនទៅអបាយភូមិ នឹងទៅជានិយតបុគ្គលទៀងទៅពីត្រាស់ដឹងអីវាអត់តាន់សម្រេចទេបានយើងត្រូវប្រឹងថ្ងៃនេះឯងចឹងអត់មានរឿងដែលយើងត្រូវខ្វាយខ្វល់រឿងអីដតីផ្សេងទេអ្វីដែលយើងត្រូវត្រូវទទួលយកឲ្យបានមិនមែនអ្នកដតីទេគឺព្រះធម្មរតនៈនេះដែលព្រះអង្គទ្រង់ប្រកាសសម្ដែងមកហ្នឹងឲ្យសម្រេចបានទៅ ជាសតិប្បដ្ឋានវិបស្សនាពោធិបក្កយធម៌ដោយសំខាន់ក្រៃលែងអស្ចារ្យលះបង់វត្តសង្សារហើយអ្នកដតីដែលយើងចង់បានអីអី រឿងអីរឿងអីលាតយុះអីហ្នឹងវាអត់មានបានមកជួយស្រោចស្រង់អីឲ្យយើង រួចផុតអំពីសេចក្តីទុក្ខទោមនស្សសំបីវត្តសង្សារកន្លងមកយើងក៏ធ្លាប់បាន ណាស់ហើយជាទេវតាជាពរាជាអីអីហ្នឹងព្រះអង្គទ្រង់សម្ដែងឲ្យយើងបានពិចារណាអ្វីអ្វីហឹកហឺហាក្នុងលោកហ្នឹងសិតតែធ្លាប់ហើយ ទោះបីទុកលំបាកក្នុងកំណើតទេឆាន ឬក៏មនុស្សកំសត់ពិការពិកិនអីហ្នឹងយ៉ាងម៉េចយ៉ាងម៉ាក៏ធ្លាប់ដែរព្រះអង្គឲ្យយើងកំណត់ទៅតាមហ្នឹងប៉ុន្តែសេចក្តីល្អគុណធម៌ដើម្បីបានចាក់ធ្លុះនៅអរិយសច្ចៈនេះហ្នឹងឯងដែលមិនតាន់ដូច្នេះរឿងមេរោគអីអីទាំងអស់ហ្នឹងអាហ្នឹងវាចូលនៅក្នុងស្រេចទេវាដែរនឹងឯងយើងយើងការពារការពារហើយឃើញទេនឹងឯងក៏ប៉ុន្តែ អាត្រង់ឲ្យស្រាច់ទេវាហ្នឹងវានៅត្រង់ដែលយើងត្រូវមានបញ្ញាដឹងថាអ្វីអ្វីដែលកើតមានក្នុងជីវិតរបស់យើងជុំវិញជីវិតនឹង គឺយើងរੂឲ្យឃើញថាមិនមែនយើងអ្នកធ្វើឲ្យកើតឡើងឡើយ មិនមែនយើងជាអ្នកធ្វើហ្នឹងគឺបានន័យថាវាអត់មានទិដ្ឋិប្រកម្មតែអ្វីៗហ្នឹងកើតពីយើង ហើយបើវាមិនមែននៅលើយើងទេតើយើងគួរទទួលជាអ្នកទោសទេគួរទទួលនៅភារៈដ៏ធ្ងន់ហ្នឹងទេបើយើង អត់បានធ្វើផងហ្នឹងវាអយុត្តិធម៌សម្រាប់ខ្លួនយើងណាហ្នឹងឯងដូច្នេះយើងកុំចេះតែទៀមទាយុត្តិធម៌ពីអ្នកដតីណាណីយើងត្រូវទៀមទាពីខ្លួនយើងនេះ នឹងឯងរួចយុទ្ធធัวឲ្យខ្លួនឯងនេះយុទ្ធធัวក្នុងទីនេះនៅត្រង់ដែលថាយើងវាអត់បានធ្វើបញ្ញខណ្ឌនឹងមកទេជាតិជរាមរណៈអីហ្នឹងអាយុវែងអាយុខ្លីអីហ្នឹងស្លាប់ដោយសារអីហ្នឹងអនាគតទៅវាយ៉ាងម៉េចទ្រព្យសម្បត្តិទេសម្បែងទីកន្លែងកូនចៅអីអីហ្នឹងចុតិទៅបដិសន្ធិហ្នឹងវាស្រេចត្រង់ដែលមិនមែនយើងអ្នកធ្វើទេអានេះគឺជាបញ្ញាដែលចម្រើនឡើងធ្វើឲ្យពុទ្ធបរិស័ទយើង ទទួលដំណឹងពិសេសណាស់សំខាន់ណាស់ហ្នឹងឯងគឺយកចិត្តទុកដាក់ស្ដាប់ឲ្យយល់ឲ្យយល់មិនមិនគ្រាន់តែយើងលឺលឺទៅទេគាត់ណាមានតម្លៃសម្រាប់ឲ្យយើង បានជ្រាបដឹងអំពីអត្តសេចក្តីនៃពធហ្នឹងទៀតមានតម្លៃសម្រាប់ឲ្យយើងកាត់នៅកង្វល់នៅ ក្នុងរឿងជីវិតនេះ នឹងឯងជាធัวដែលមានក្នុងបច្ចុប្បន្នណាពុទ្ធបរិស័ទយើងអប់រំចម្រើនឲ្យបានណាគឺគ្រប់អង្គគ្រប់គ្នានឹងឯងគ្រប់អង្គគ្រប់គ្នា តាមពិត គឺថាយើងគួរតែរួចយុទ្ធធัวឲ្យខ្លួនយើងត្រង់តែថាយើងអត់បានសាងឡើងណាវ័យវ័យក្នុងជីវិតយើងលោភៈទោសៈមោហៈនឹងក៏ដែរគ្រាន់តែសន្និមត់មួយអង្គមួយអង្គម្នាក់ម្នាក់ទេប៉ុន្តែមាននរណាទៅធ្វើឲ្យខ្លួនឯងហើយអាចំណុចនឹងអស្ចារ្យណាស់ណា ចំណុចសំខាន់ណាស់ណាបើយើងរកការពិតនឹងឃើញហើយការពិត វាមានស្រាប់ទៅហើយឬគ្រាន់តែនៅតែយើងឲ្យឃើញដោយបញ្ញាអញ្ចឹងទៅ យើងអត់មានចាំបាច់ប៉ុណ្ណឹងប្រជែងជាមួយនរណានរណាសំបីតែជាមួយ ព្រះអរិយៈក៏យើងមិនបានគិតថាយើងនឹងវាអន់អីអីចឹងទៅឬក៏តម្កើងខ្លួន ថាក្រន់បើអីវាអត់មានរឿងយើង គឺណាវាត្រង់ថាអ្វីដែលកើតមានទាំងអស់ជាសង្ខារធัวហ្នឹងវាអត់មានទិដ្ឋិណាដែលដែលនិយាយថាអត់មានយើងអ្នកធ្វើហ្នឹងបានន័យថាវាអត់មានទិដ្ឋិប្រកាន់ថាអ្វីអ្វីកើតពីយើងណាវាមាន បច្ច័យឲ្យកើតអញ្ចឹងទៅវាអត់មានទិដ្ឋិថាកើតពីយើងអាឡៃនេះឯងដែលយើងរយុទ្ធធัวឲ្យខ្លួនឯងត្រង់ដែលថាបើយើងអត់បានធ្វើហើយវាអត់មានរឿងត្រូវបន្ទោសខ្លួនឯងវាអត់មានរឿងដែលត្រូវយើងត្រូវមកកើតទុកទទួលដូចជាអ្នកទោស ដូចថាយើងធ្វើអីខុសយើងត្រូវទទួលទោសគេដាក់ទោសអីបើយើងអត់បានធ្វើផងហ្នឹងអ្វីអ្វីក្នុងជីវិតហ្នឹងចឹងបានថាស្រេចតែវាហ្នឹងឯងយើងរក្សាតែចិត្តយើងកុំឲ្យសៅមកទេណាស្ដាប់កន្លែងហ្នឹងឲ្យបានអ្វីអ្វីស្រេចតែវាទៅយើងមិនមែនអ្នកធ្វើណារក្សាតែចិត្តយើងកុំឲ្យសៅមកជាការហើយស្រេចគេណារឿងសំខាន់វានៅលើរក្សាចិត្តឯនេះទេហ្នឹងឯងអញ្ចឹងខ្ញុំណារៀបរាប់3ចំណុច នឹងឯងជាធัวដើម្បីពុទ្ធបរិស័ទនឹងឯងបានកាត់បន្ថយនៅសេចក្តីទុក្ខក្នុងជីវិតទៅតាមសមត្ថភាព នៃបញ្ញារបស់ខ្លួនទាំងនៅត្រង់ដែលថាស្រេចតែយើងស្រេចតែគេស្រេចតែវាគេណាហ្នឹងឯងក្នុងលឹមសារដែលពុទ្ធបរិស័ទយើងទទួលយកបានហ្នឹងគឺការមិនកង្វល់ទាំងហ្នឹងឯងនៅ ក្នុងសេចក្តី នៃពធហ្នឹងសូមអនុមោទនា